អអូនព្រះពេលផាត់បងអើយយកជន់ហើយដែលបងមករងចាំស្រីសូមអាណិតឲ្យផងបានស្ដាប់សំដីសូមប្រណីឲ្យរៀមបានយល់ភ័ក្រត្រា តាមដួងចានព្រាថាចឹងដល់បងនឹកអូនគ្មានពេលអា ណែផងមួយម៉ាត់ សុខទុកចំប៉ាកោះដាច់បង លួចប្រតិពតចិត្តរៀមស្ទើស្លាប់នឹងសំភ័ងមុខសំពលស្រអាសាច់ណែនត្រ កាណងជួយធ្វើសាក់សីរឿងខ្ញុំមកនឹងស្រីអ្នកធំបរិយាជួយលាក់អោចិត្ត ព្រំប្រៃនៅតែ តខ្ញុំដំណក់

啊咦。 পেতে ស្លាប់ក៏ហ៊ានបងមកជាប្រាណអូនជឿចិត្ត chất ក៏មានបងបូជាប្រាណអូនជឿចិត្តបង គ្នាពេលខ្លីថ្ងៃឆាប់ប្រញាប់លឿនទៅបងមិនបាននៅទុករួយសោកសៅក្រំគ្រីនឹកណាស់មិនហ៊ានហា ព្រៃដួលយំខ្នល់ខ្នើយអំបងសំលេងកងខ្មោះពីរੂអត់ណៃចោលសាច់មួយដុំរាល់ថ្ងៃយំសុំចំណៃបើធំឡើងរកស្រីតែឲ្យប្តីឆ្លា សន្តានគូបដូកប្រានតាមបំរាគ្រប់ព្រីអព្រំលិខិតណាម្ចាស់លោកម្ដេចមិនជាងមកបំផ្លាញសង្ខារ សុបិនឃើញតែពីសី ក្នុងមួយរាត្រីឃើញស្រីបីដងសុបិនបីយប់ជាប់ជាប់គ្នាផងឃើញអូនមានថ្មីចោលបងឲ្យបងអត់ដីសងខឹមបើមិនស្រឡាញ់មិននឹកទេស្រី បើមិនបាត់ដីមិនអ្វីទេអូន បីយប់ទៅហើយសូបិនទួនទួនសូបិនឆត់ណាស់ណាស្ងួន ការពិតចិត្តអូន ក្បត់នឹងបងមែនតើអ្នកណាមិនយំទុកធំជាងភ្នំទេ រីមានស្នៀតជឿណាស់ខ្មាំងអស់ធម្មជាតិខ្មាស់ហើយញាតនិយាយមិនចេញទេត្រណោះធ្លាប់ដើរទៅណាទាំងគូអីលើអាសូបងដើរម្នាក់ឯងនៅបងស្រវាំងដើរដូចវងវែងលៀបហើយស្នេហាចំបែង ស្នេហាដូចផ្សែងហោះឆ្ងាយឆ្ងាយទៅ ដាច់ដាច់ដូចជាស្រវឹង ឆ្លើយ